ដីរបស់យើងយើងមិនអនុញ្ញាតឲ្យឯងរៀបការជាមួយអ្នកណាគេទាំងអស់ឯងត្រូវតែទទួលខុសត្រូវយើងខ្ញុំមិនបានចេះឯងមកទេណាហើយបងក៏គ្មានថ្ងៃអញ្ចឹងស្រីមកការដូចជានាងមកដែរអ្នកណាគេហៅឯងមកមករញ៉េរញ៉ៃពេញពិធីមង្គលការរបស់យើងនេះ ឯងឆាប់ចេញទៅចេញឥឡូវនេះយើងមិនទៅណាទាំងអស់លោកត្រាតែអាប្តីហេងសយនេះត្រឡប់ទៅវិញជាមួយនឹងយើងបងបងបងណាយកស្រីចឹងធ្វើប្រពន្ធហ៎អូនឯងសាកគិតមើលមើលបងសំនឹងយកស្រីម៉ាក់ម៉ាក់ហ្នឹងមកធ្វើជាប្រពន្ធបងអត់នាងគ្រាន់តែជាស្រីលេងសើចបងឯង ស្អីលេងសើចអ្ហ៎លេងសើចឡើងមានកូនមួយអញ្ចឹងអ្ហ៎ឯងពិតជាប្រុសថោកទាបចាំមិនសិតគ្មានទំនួលខុសត្រូវឯងសន្យាជាមួយយើងតើនឹងរៀបការជាមួយយើងណាអាប្រុសពោះបើទទួលខុសត្រូវមើលថែបីបាច់កូនជាមួយគ្នា តែឥឡូវស្ងាត់ស្ងាត់ឯងក៏មករៀបការជាមួយនឹងមីស្រីឆ្ងាញ់ប្តីគេនេះនេះឯងក៏តែឯងជាអ្នកណាហ៊ានម៉េះហ៊ានមកស្រីដុល្លារពេញពិធីមកកកាយើងនេះឯងត្រឹមតែជាស្រីកំដរអារម្មណ៍ជាស្រីគ្មានតម្លៃគ្មានតម្លៃស្មើនឹងសម្រាមសម្រាមមានកន្លែងចោលប៉ុន្តែមនុស្សដូចជាឯងនេះណា មិនដឹងជាដាក់កន្លែងល្អល្អនោះទេមានតែបោះចោលអារត់អារាយពេញហ្នឹងអញទៅពីរនាក់ទេតែស័កសុខឈ្មោះជាសម្រាប់បានប្រុសធូរថ្លៃឯងនេះដោះស្រាយអតីតស្ដេចជាមួយយើងសិន ងបំណុលគេអស់ឯងចង់ទៅងប់នៅឯណាជាមួយនឹងមីស្រីឆ្ងាញ់ប្តីគេនេះក៏យើងមិនខ្វល់ដែរព្រោះថាព្រោះថោកទៀតដូចជាវាយើងរស់នៅឆ្អែតឆ្អន់បើសិនជាវាទៅរកឯងយើងក៏អស់កម្មអស់ពីទុកឲ្យឯងនេះធ្លាក់នរកទាំងរស់បន្តពីយើងចោល ឲ្យជួយសងលុយឯងគ្មានផ្លូវទេយើងមិនឲ្យប្តីយើងទៅពាក់ព័ន្ធជាមួយនឹងឯងនោះទេមកពីនឹងឯងនេះវាល្ងងខ្លួនឯងនឹងឯងនេះវាខូចឆ្កែតែកន្លែងណាចង្រៃកន្លែងហ្នឹងឯងឆាប់ចាញ់ពីនេះទៅណាចាញ់ឥឡូវនេះនេះឯងកជាថ្លាំងមែនទេអត់ចេះស្ដាប់ភាសាមនុស្សទេ វានៅចេះស្ដាប់គ្នាបានតែឯងវាពិបាកនិយាយស្ដាប់គ្នាមែនមិនចាញ់មែនទេ មិនចាញ់តាមសម្រួលមែនទេបានតាហើយហត់ខ្លាំងមែនទេព្រោះខ្ញុំលំក្នុងលបាយដែលតែងចាញ់រហូតមកអាឡូជិះសួរលោកប៉ូលីសចាលោកប៉ូលីសជួយមកចាប់ស្រីឈុតម្នាក់នេះមកអុកឡុកពេញពិធីមង្គលការរបស់ខ្ញុំនេះសូមលោកប៉ូលីសមកជួយចាប់បន្តិចទៅណា មកឥឡូវនេះអស់ទឹកភ្នែកហើយអងហើយយំលេនៅទៀតទៅណាបន្តិចទៀតប៉ូលីសគេនឹងមកអុសក្បាលកាក់មនុស្សដូចជាឯងនឹងកូនឯងនេះណាម៉ែដេកគុកកូនដាក់អនាថាគ្រាន់តែនឹកឃើញក៏មានអារម្មណ៍សង្វេគដែរតើអ្នកណាជាអ្នកមកខ្ញុំអើយឈឺ so cold. Oh, Joe. head. ពិតរឿងកូនគ្មានខាន់ស្លាប្រជាឆ្វេងសំត្រូវចំត្រូវតែស្ទំលឺផ្សាយជូនទស្សនាចាប់ពីថ្ងៃទី24ខែមេសានេះតទៅ